ជានឿយហត់លំបាកយ៉ាងណា ខំប្រឹងខួប្រាំងវសាលីសែងធ្ងន់ស្រាលមិនអូនថែឡើយមួយថ្ងៃមួយថ្ងៃជើងដៃខ្ញុំតនអង្គហើយតើឆ្នាំណានឹងបាន ធូរស្បើយផុតពីក្តីទុកខាកម្មកសំណងគ្មានពេលស្រណប់ធ្វើការទាំងថ្ងៃទាំងយប់មិនហ៊ានឈប់ដើម្បីគ្រួសារ សំកប់ញើតាបយកប្រាំមិនបានស្រណត់តទៅថ្ងៃមុខទុកណានអរ៉ា ខាងទៀតអង្គការ សងមិនរួចឡើយក្រមេឃតែមួយទុករួយខំគ្នាមើលគេអ្នកមានធូធា សាច់ភ្លឺថ្លាគ្រប់សពកន្លែងឯខ្ញុំកម្មករ នសតតែកំបោព្រេងជីវិតព្រៀបបានដោយខ្លាញ់ហងវងវែងរសាតាមខ្យល់ ដោះស្រាយគ្រោះសាមកខាងទៀតអង្ការសងមិនរួចឡើយក្រមេឃតែមួយទុករួយខំគ្នាមើលគេអ្នកមានធូធា សាច់ភ្លឺថ្លាគ្រប់រំកន្លែងឯខ្ញុំកម្មករ សតតែកងបោប្រេងជីវិតព្រៀបបានដោយខ្លាចហងវងវែងរសាតាមខ្យល់